ដល់រដូវជុំស្រីមុំវិចនំឬទេដល់រដូវជុំស្រីមុំវិចនំឬទេបងគិតសុំជួយវិចអូនដែរមានស្នេហ៍ព្រមដែរឬអ្វី ដោយប្រាប់មកបងបាន ជួយដោយស្មងស្រីត្រង់ក៏មិនព្រមដែររៀនជួយដោយស្មងស្រីត្រង់ក៏មិនព្រមដែរចុះដល់ឆ្អិនសុំលងបានទេមានមេប្រាប់មករៀមផងដល់ឆ្អិនសុំលងបាន